ជួបគ្នាម្ដងទៀតខ្ញុំចាប់បានអ្វីដែលអាយដាមបញ្ជូនសារ5នាទីមិញអាយដាមថាទម្លាប់មាន3ទី1ទម្លាប់មកពីធម្មជាតិ ទី2ទម្លាប់បរិស្ថាន ទី3ទម្លាប់ដែលយើងបង្កើតឡើងដោយខ្លួនឯងហើយប្រធានបទដែលអាដាមគ្រប់គ្រងគឺថាដោយសារតែទម្លាប់ទើបធ្វើឲ្យមនុស្សយើងមានវាសនាខុសគ្នាអញ្ចឹងខ្ញុំសូមជំរាបសួរអាដាមថាតើទម្លាប់ទាំង3ដែលអាដាមលើកឡើងនេះតើទម្លាប់មួយណា ដែលចំណាយពេលវេលាយូរជាងគេក្នុងការផ្លាស់ប្ដូរវាសនារបស់មនុស្សយើងចាសូមអាដាមជួយឆ្លើយចាអរគុណបាទខ្ញុំចង់សំទោសបាទខ្ញុំសារខ្ញុំចង់បញ្យល់ថាខ្ញុំលោករះសាមញ្ញ កូនដែលកើតចេញពីផ្ទៃម្ដាយគឺឃ្លានយំឲ្យតែឃ្លានយំឬមានមានអីដែលវាមិនពេញចិត្តវាយំនេះជាទម្លាប់ជាធម្មជាតិវាយំនឹងវាឲ្យឪពុកម្ដាយដឹងថាវាត្រូវធ្វើអីវាឃ្លានឬក៏វាមានឧបសគ្គអីមួយទៅលើវាបាទឧទាហរណ៍ទី2នៅពេលដែលមនុស្សចាប់ផ្ដើមចូលរៀនមនុស្សចាប់ផ្ដើមគិតដល់ពេលគិតមនុស្សនឹងចាប់ផ្ដើម បង្កើតនៅទម្លាប់ដោយខ្លួនឯង ហើយសាមញ្ញបំផុតទម្លាប់នេះខ្លាំងណាស់អត់មានតកូលអត់មានពូជពងអីទេគ្រាន់តែអ្នកមានតកូលនិងមានពូជពងខ្ពស់មានដំណើរដើរទៅនឹងវាស្រួលជាងហើយខ្ញុំលើកឧទាហរណ៍ឲ្យសាមញ្ញពីរសម្រាប់អង្គពិធីទាំងមូលស្ដាប់ហើយងាយស្រួលបំផុតពលពតបានយកមនុស្សទៅធ្វើអស់អាលីងដូចគ្នាហ្មងលែងមានពូជលែងមានតកូលហ្មងពលពតអស់អាលីងហ្មង ដើរពីភូមិមកចូលទីក្រុងភ្នំពេញ ដោយស្បែកដក់អត់មានស្បែកជើងពាក់ខ្ញុំក៏អញ្ចឹងគេក៏អញ្ចឹងហេតុអីក្រោយប៉ុលពត មនុស្សមានវាសនាខុសគ្នាឃើញទេនេះខ្ញុំលើកឧទាហរណ៍សាមញ្ញខ្ញុំលើកមួយទៀតហើយសាមញ្ញមកបងសបាត់មកទៅសាមញ្ញនៅនេះទីនេះមកបាទចង់ប្រឆាំងអីប្រឆាំងនៅនេះមកគាត់បាននិយាយខ្លួនគាត់ទីនៅគាត់ចេញពីក្រុមគ្រួសារមួយដែលមិនមែនត្រកូលខ្ពង់ខ្ពស់ទេគាត់រៀនអត់បានខ្ពង់ខ្ពស់ទេប៉ុន្តែគាត់មានវាសនាយ៉ាងដូចម្ដេចឥឡូវនេះដោយសារអី ដោយសារតែគាត់កំណត់ត្រូវកំណត់នៅវាសនាបានត្រឹមត្រូវហើយមិនធំតែអ្នកដែលមានវាសនាល្អទេគឺជាមនុស្សដែលគួរឲ្យគោរពទៅទៀតបាទខ្ញុំនឹងនិយាយចុងក្រោយជាមួយបងសម្បត្តិបាទរឿងច្រើនទៀតបាទកន្លែងនេះជាឧទាហរណ៍ជាក់ស្ដែងនរណាកំណត់វាសនាឲ្យបងសម្បត្តិគាត់ខ្លួនឯងតែជាអ្នកកំណត់តើមានមនុស្សប្រមាណអ្នកដែលកំណត់ត្រូវដោយបងសម្បត្តិបាទអានេះយើងគិតពិចារណាទម្លាប់នេះល្អណាស់ល្អណាស់ បាទអញ្ចឹងវាធ្វើឲ្យចរិតរឹកពីគេទំនាប់ល្អផ្ដល់ឲ្យទៅជាចរិតហើយចរិតនេះដើម្បីសម្គាល់អីសម្គាល់ភាពថ្លៃថ្នូររបស់មនុស្សជាមនុស្សដែលមានកិត្តិយសមានសេចក្តីថ្លៃថ្នូរដែលគួរឲ្យគោរពគួរឲ្យរាប់អានចង់ខ្ចីលុយធនាគារហ្មងខ្ញុំជឿថាគេឲ្យខ្ចីគេឲ្យខ្ចីពីព្រោះអីពីព្រោះចរិតល្អបាទចរិតល្អបាទ អញ្ចឹងកន្លែងហ្នឹងដែលខ្ញុំចង់បញ្ជាក់ជូនថាប្រយ័ត្នអ្វីដែលយើងប្រយ័ត្នណាពាក្យថាទំលាប់មិនអាចកែបានគឺបំបាក់ស្មារតីមនុស្សទេអ្វីដែលខ្ញុំចង់បញ្ជូនសារថាប្រយ័ត្នទំលាប់មនុស្សទាំងអស់អាច បង្កើតបានគ្រប់គ្នាហើយត្រូវតែបង្កើតគ្មានអ្នកណាអត់អាចមានទំលាប់បានទេប៉ុន្តែវាសនាខុសគ្នាដោយសារយើងកំណត់ខុសឬមួយយើងកំណត់ត្រូវតែយើងអត់មានការគ្រប់គ្រងយើងកំណត់ត្រូវដែរតែវាអត់មានការគ្រប់គ្រងចំនួនពលពត អ្នកណាកំណត់វាសនាយើងទៅធ្វើស្រែមើលបងសវត្តនឹងខ្ញុំមិនចឹងយើងកំណត់វាសនាយើងទៅជាបណ្ឌិតតែមានបានទៅជាបណ្ឌិតឯណាដោយសារអីអ្នកណាជាកំណត់ពេលហ្នឹងគឺអីបរិយាកាសសង្គមជាអ្នកកំណត់ឲ្យយើងមិនអាចទៅបណ្ឌិតបានបាទខ្ញុំសូមអរគុណបាទអរគុណច្រើនជាបន្តសូមអញ្ជើញបេក្ខជនគាំទ្រសួរមួយសំណួរទៅខាងបដិសេធវិញសូមអញ្ជើញអឺជំរាបសួរបងអឺដោយសារបងនៅក្រុមបដិសេធបងបដិសេធថាមិនមែនទម្លាប់ អញ្ចឹងខ្ញុំសូមសូមសួរតបងវិញថាតើមនុស្សគ្រប់រូបអាចបំបត្តិទម្លាប់ចោលតែហ្មងមិនបាច់ប្រើទម្លាប់ទេ អាចបានទេដើម្បីកំណត់វាសនាសូមអរគុណ